នេះពូនឹងគាត់យកអីមកចោលអញ្ចឹងមិនក៏ធ្វើលោបលោបហើយដូចជាចម្លែកចម្លែកតើមើលសិនអូយតើតាស្អាតស្អាតកូនតើកូនកូនកូនកាត់អីនឹងអូនអូនកុំបែរមកឲ្យនឹងកូនតើណាលោកគ្រូប៉ាលោកគ្រូប៉ាជួយកូនកូនផងលោកគ្រូប៉ា នេះនាងមិនដឹងថាឡានថ្លៃប្រហែល10000ដុល្លារហ៎ថ្លៃ10000ដុល្លារណាអូអញ្ចឹងចាំចាំខ្ញុំនឹងទៅទៅលក់អេបចាយហើយហើយយកលុយមកមកសងបងប្រុសវិញណាជីតាខ្ញុំអាយុ70ឆ្នាំជីតាខ្ញុំអាយុ70ឆ្នាំបងលើចាយលុយទៀតហ្នឹងអ្ហាតូចហូបនំប៉័ងសាបនេះសិនទៅណាអើដឹងអត់ អ្នកដែលរៀនចាក់ជូនអាតូចមករៀនរងថ្ងៃអាដឹងតែគេណាតែគេគឺជាម៉ែរបស់វាហ្នឹងឯងជូនវាមករៀនរងថ្ងៃនិយាយឡប់ឡប់មិនគ្រប់ទឹកកូនរៀបចៃម៉ែឪឯងហើយរបស់បងឯងចោលហើយបានយកឯងមកចោលរកធូបសម្រាប់ឯងហ្នឹងអាអាមកូនតូចញ៉ាំញ៉ាំទេ ភាពយន្តទី2ពីកម្មវិធីខ្សែរឿងជីវិតម៉ែស្អាតផ្សាយជូនទស្សនាចាប់ពីថ្ងៃទី20ខែកុម្ភៈនេះតទៅ